អឺស្អីគេនឹងមិនបិទស្គូតស្អីគេនេះក៏វិញក៏បានវិញខែណែណែណែអីទេចង់មកដកស្អីហ่ะស្គត់ខ្ញុំបិទអត់ចេះមើលឯងខាន់ខាន់ខាន់នេះបិទចតែបិទទេបិទខាន់ស្អីគេខាន់បញ្ជាក់ថាយើងនឹងផ្ដាច់គ្នាអញ្ចឹងហាមបំពេញហាមចូលមកកន្លែងខ្ញុំមិនសោះបើមិនទេយល់អត់ បាយលោកកាយសូតែក្មេងតូចខ្ជូតទេនេះដល់កញ្ចាស់ឲ្យមានកូនមួយឯងទៅបិទធ្វើដូចកូនក្មេងមិនឈប់ណាមិនវាយបន្ទប់គ្នាគេហ្មងទៅចង់ដូចគ្នានោះមែនតែខ្លាចកូនដឹងមិនហ៊ានរបាយជើងជិះធំធំសិនទៅបិទស្កត់នោះសិនទៅអេណោថ្មីចេះហ្មងអត់យល់មើលសួរតាមត្រង់មើលស្អប់ប្តីខ្លាំងម្លឹងម្លឹងឲ្យរឿងប្តីដឹកទៅអីឲ្យមកគេដឹកទៅអីហ៎អេឆ្លើយសិនចេតាឆ្លើយសិនមិនមែនមកកូនរឿងប្តីដឹក គិតអីចង់ប្រាប់ខ្ញុំទីមកថាតារាស្រីមួយរូបណាដែលមកតាក់ទងជាមួយអ្នកតបិខ្លៃ សូមចម្លើយការពិតបងបងខ្ញុំថាបាយដល់អ្នកនិពន្ធថ្មីទេហីបងព្រោះខ្ញុំមើលទៅយ៉ាងណាក៏ជាតាអត់ប្រំប្រគល់រឿងមកឲ្យយើងដឹកដែរបងខែស្ដាប់បងហ៎ខែលូនលូនតិចទៅជាងហើយនឹងខែឯងចិត្តថាក៏ប្តីពន្ធគ្នាដែរ បងប្តីពុនប្តីពុនហើយប៉ុន្តែប្តីពុនចិត្តលេងនេះហើយតែលួងលោមមិនបងហើយចុះបើខែអីមិនទៅលួងលោមថែងឲ្យណៃគេទៅលួងលោមណែខែក៏ដឹងដែរណាថាក្រុមហ៊ុនពិតជាត្រូវការរបស់ជីតាមកផលិតឲ្យប៉ុសពិតមែនខែអញឃើញទេថាខែឯងហើយជីតានោះរឿងបើថាផលិតមួយគ្នាគឺស៊ីចង្វាក់គ្នាបានល្អហ្មងពីរអ្នកឯងមិនអាចខ្វះគ្នាបានទេឃើញទេរឿងក្រោយដែលឯងដឹកនាំហើយយកអ្នកនិពន្ធផ្សេងមកផលិតនេះ វាមិនទៅវិញរឿងនៅថ្មឹងឡើងរួចទេវាអត់ល្បីហើយប៉ោះមើលមើលគេអត់ចង់បានខ្ញុំយល់តែបងប៉ុន្តែពិបាកមែនបងព្រោះមើលទៅជាថាដូចដូចអត់អត់ឲ្យរឿងហ្នឹងមកយើងដឹកហ្មងហើយខ្ញុំវាបាក់មនុស្សចិត្តលេងអ្នកគ្នាបាក់ថាលួងលួងមកបងអាយលួងលោមនេះបន្តិចទៅជាប្តីតាពីមុនធ្លាប់ប្តីទៅលួងលោមតែបន្តិចទៅជាតាគឺអាមិនទៅគេជាអ្នកមានអ្នកនិពន្ធដែលមានស្នាដៃម្នាក់ដែរតែឃើញទេ គ្រប់រឿងដែលជាតានិពន្ធសុទ្ធតែមានស្នាដៃទាំងអស់មានការគ្រប់គ្រងផុសផុលឧទាហរណ៍ថាឥឡូវខែឯងមិនព្រមទៅសម្របសម្រួលជាមួយជាតាហើយចុះបើរឿងហ្នឹងជាតាលក់ឲ្យអ្នកផ្សេងដៃគូប្រជែងជាមួយហើយសួរថារឿងវាមិនទៀតក្រុមហ៊ុនយើងវាមិនខ្ញុំទៅលួងក៏បានដែរបងប៉ុន្តែភាគរយដែលបានមកហ្នឹងវាវាអត់វាអត់វាមានតិចមែនតើសង្ឃថាអត់មានសង្ឃឹមហ្មងបងខាញ់អាមនុស្សគេឲ្យមានសង្ឃឹមឡើងណែក្តីសង្ឃឹមសល់តែ1%ក៏ត្រូវតែមានសង្ឃឹមដែរ Ôi Hay vậy mệt Hãy cho mắt mình cầm cuốn phê Bởi trong sạp hồi sẵn khăn môn còn trong ai dùng thật cuốn phê môn Ở đây dùng thật cuốn phê sẵn của bạn À Dễ bắt mình á Tư trẻ Bồ trẻ ta Quạt phòng cô hướng ở trong hôn dương này Hả? Trẻ ta đã phòng cô hướng à? Này này Ôi Mày chưa à ឯងធ្វើម៉េចបានជាជាតាគេប្រមពលហ្នឹងហើយអឺគេនិយាយថាម៉េចខ្លះផ្លែហ្នឹងហ៎បាទប្រាប់អើបងរឿងហ្នឹងរឿងខ្ញុំពីអ្នកគាត់ហ្នឹងឥឡូវបងឲ្យខ្ញុំតន់ខ្វល់យើងអបអររឿងយើងសិនអត់ណាស់នេះឥឡូវអបអរសាទរបងចាំឯងទៅបើយ៉ាងអីជូសិនហើយមិនបានមិនបានចេតាប្រមពលរឿងអត់ដឹកសួរសួរមក かる មុនគ្នាអញ្ចឹងអីនេះយើងគួរតែសង្ស័យតែពីដំបូងហេមិនក៏ពេលហ្នឹងយើងគិតអត់ចេញសោះចឹងហ៎នេះម្នាក់នេះនេះម្នាក់នេះបានតែបាំងស្អីយើងអញ្ចឹងសោះបានជាមករយៈក្រោយនេះឲ្យតែរឿងគាត់ដឹកគាត់ដឹកតែមាននាងនឹងធ្វើតួឯងហ្មងល្អណាស់ បាំងខ្ញុំបានល្អណាស់ណាបើអញ្ចឹងកុំបាច់សង្ឃឹមឯណាថារឿងខ ாய் ហ្នឹងយើងឲ្យយកគ្រឿងទៅថតបានងាយងាយហ៎បងជិះបានចិត្តល្អណា ណាក៏ក្តៅចិត្តដែរនេះជាប្រពន្ធគេយ៉ាងម៉េចហ่าចេតាមិនក៏មិនក៏មើលប្តីប៉ុណ្ណឹងក៏មើលមិនដឹងថាប្តីទៅដឹងមួយណាគេសង្កេតប៉ុណ្ណឹងក៏សង្កេតមិនដឹងហើយមិនដឹងពេលនេះវាបានការស្អីមកវិញទៅបើមនុស្សចិត្តលែងគ្នាបាត់ហើយនឹងមែនទេមិនការមនុស្សចិត្តលែងគ្នាគិតស្អីទៀតខ្វល់អីទៀតខ្វល់អីទៀត ដូចមិនចាស់សត្វពីអីនេះសត្វអើសត្វក្បៃសត្វក្បៃស្រកសត្វក្បៃព្រៃបើថាក្បៃគឺសត្វល្ងងទាំងអស់ហ្នឹងខ្ញុំល្ងងខ្ញុំសត្វក្បៃចាំម៉េចម៉ាក់ម៉ាក់ថ្ងៃនេះមិនម៉ាក់កាចម៉ែអឺម៉ាក់ម៉ាក់មានកាចតាកូនណា គឺមិញហ្នឹងម៉ាក់មានបានស្រែកដាក់ខ្លួនឯងឲ្យប៉ាដែរម៉ាក់ស្រែកទៅព្រោះតែម៉ាក់កំពុងតែចូលអារម្មណ៍តាមតួអង្គដែលម៉ាក់សរសេររឿងតាជាសួរម៉ាក់ក៏មកទៅរៀនវិញហើយឆ្លាតអញ្ចឹងបើកូនរិនមកពីរៀនវិញហើយដល់ទៅផ្លាស់ក្អាយជិញម៉ាក់រៀបចំមកហូបតែខ្លួនឯងចូលចិត្តបំផុតសម្រាប់ប្រកូនម៉ាក់តែម្នាក់គត់ហឹមហើយចៅបងហ៎បងបានឯងគេញ៉ាំ បងឯងមែនមនុស្សអស់ធំហើយនឹងអត់ចេះរៀបចំខ្លួនឯងចាស់ចាំតែគេរៀបចំឲ្យមែនម៉ាក់ម៉ាក់ម៉ាក់រៀបដូចប៉ាដែរចឹងគេព្រោះតែមនុស្សប្រំនៅស្អីគេមានឯងមានជឿដូចខ្ញុំកូននេះប៉ាខ្លួនឯងមនុស្សធំហ្នឹងតាចឹងទៅគាត់ត្រូវតែរៀបចំខ្លួនឯងចាស់រមហូបចំអាយទៅផ្ទះខ្លួនឯងបានហើយខ្លួនឯងវិញទេនៅក្មេងចឹងមិនមករៀបចំឲ្យកូនហ្នឹងណាឥឡូវតាខ្ញុំទៅដូកអាយវិញមិនខត់ពីប៉ាឯណាអូលោកជួផ្ទះផងផ្ទះនៅតែជាមួយគ្នាឯង អាមិនទេណាអាមហូបអត់ធ្វើឲ្យមកឲ្យជួយផ្ទះទៀតចង់ជួយអូនបើខ្លួនឯងដើរចូលក្នុងពីងជីវិតប្រកបដោយភាពស្វាហាប់ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតឆ្ងាញ់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 ស៊ីមឡាថូថលខំហ្វតលេខ2ថ្មីរួមបញ្ចូលប្រូតេអ៊ីនដែលងាយស្រួលរំលាយរួមជាមួយ HMO ជួយការពាររាងកាយពីខាងក្នុង អន្តទានសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យស្មានជីវិនរស់រវើងស្រាប៊ីកម្ពុជារសជាតិទាន់សម័យអូ ពេលព្រឹករបស់ខ្ញុំកាន់តែរលូនជាមួយ Nescafe Blend and Brew ផ្លែក ជាមើមតែហ៊ានលុកដល់របស់ឈ្មោះខ្ញុំទេធាក់ធាក់ធាក់ដល់ចង្កេះតែមកផងទៅវិញញ៉ាំអាដល់ញ៉ាំអាដល់បងមួយផងហេទៅស្អីហ្នឹងហេទៅស្អីវិញមនុស្សលេងត្រូវជាឯងគ្នាអីក្អៅក៏មិនដាក់លោកឡំមកខ្ញុំទៅដាក់កន្លែងផ្សេងទៅទេអីបងដងបងប្តីបានសោះឥឡូវកូនម៉ែម៉ែគាត់នៅបោកក្អៅមួយសង ក៏ដោយម៉ាងក៏ដោយក៏អត់បោកឲ្យដែរជួយទៅបោកក្រៅទៅអេគាត់តកៅប្តីមិនសុខក៏បោកបាត់ដែរពីមុនកៅក្នុងខោក្រៅកៅក្នុងអីបន្លំថោផងបន្លំផាត់ផងពេលយកទៅបោកដល់ឥឡូវមកធ្វើឲ្យរំពៀអីគាត់ទៅចិត្តលេងយ៉ាងនេះសោះក៏មិនមែនចាខ្ញុំបោកឲ្យតាតែខ្ញុំបោកឲ្យប្តីខ្ញុំអ្នកដែលមានឈ្មោះថាអនាគតអតីតប្តីគុំសង្ឃឹមថាបាត់កម្មរាពីខ្ញុំសោះអេបែបនេះក៏លមែនមែននេះពីមុនបោកឲ្យសោះធ្វើឲ្យសងឥឡូវគ្រាន់តែតន់នឹងលេងដែរផងធ្វើឯណាកាន់បោកឲ្យប្តីក៏ ចាល្មមហី8ឆ្នាំហីហត់ទឹកចិត្តហត់ទឹកកាយជាបាក់នេះម្លឹងម្លឹងនេះអឺស្អីគេនឹងមកបាត់ស្គត់ស្អីគេនេះក៏វិញក៏បានវិញគេណែណែណែនេះទេចង់មកដល់ស្អីហ่ะស្គត់ខ្ញុំបាត់អចេះមើលឯងខាន់ខាន់ ខាន់នេះបិទចតែបិទទេបិទខាន់ស្អីគេខាន់បញ្ជាក់ថាយើងនឹងផ្ដាច់គ្នាអញ្ចឹងហាមបំពេញហាមចូលមកកន្លែងខ្ញុំមិនសិនបើមិនចឹងទេយល់អត់មកបែរលោកកាយសោតែក្មេងតូចខ្ជូតទេនេះដល់កញ្ចាស់ឲ្យមានកូនមួយទេបិទធ្វើដូចកូនក្មេងមិនឈប់ណាមិនបាយបន្ទប់នេះគេហ្មងទៅចង់ដូចគ្នាហ្នឹងតែតែខ្លាចកូនដឹងមិនហ៊ានរបាយជើងជិះធំធំសិនទៅបិទស្កត់នោះសិនទៅហេណោថ្មីចេះហ្មងអត់យល់មកសួរតាមត្រង់មើលស្អប់ប្តីខ្លាំងម្លឹងម្លឹង ឲ្យរឿងនេះដឹកទៅអីឲ្យមកគេដឹកទៅអីហ៎អេឆ្លើយសិនចេតាឆ្លើយសិនមែនមកកូនរឿងនេះដឹកគិតអីហៅអីផងមិនទទួលបញ្ញាអើ អេគាត់ទៅហាត់ឲ្យប្រឹងស្អាតបានដែរមិនអានមិនបាននឹងបានអីទៅចេះហាត់ម្នាក់មានដៃមានជើងអីអីហាត់ផងអ្នកចតាពួកតលេខគ្នាណានេះបើតាមច្បាប់គេពួកយើងក៏គ្រាន់តែកំពុងតែដាក់ឯកសារដើម្បីស្នើសុំការលែងលះហើយអញ្ចឹងការងាររបស់ប្រពន្ធអូនឯងត្រូវតែជាអ្នកធ្វើដដែលទេបើខ្ញុំអត់ចង់ធ្វើចង់ធ្វើឲ្យខ្ញុំអត់ធ្វើហាត់ម្នាក់អត់មានដៃមានជើងហាត់ទៅស្អីទេពឹងប៉ុណ្ណឹងសោះក៏មិនបានដែរបានហ្នឹងហើយអត់អត់ទេហាខ្លួនឯងទៅ ឆ្ងាយផងអត់ប៉ាមកទៅដល់លេងជាមួយកូនអឺអូក្រូនដល់លេងកៅទេប៉ាទៅហាលក៏អាវច្រើនណាស់មានណាគេហាលឲ្យទេម៉ាក់គេលែងហាលឲ្យប៉ាដូចមុនហើយម៉ាក់មិនម៉ាក់ហាលប៉ាចឹងមកធ្វើឲ្យប៉ាតិចទៅចឹងប៉ាបានមកដើរលេងជាមួយកូនហងហ្នឹងអឺ អកូនរណាម៉ាក់មានអត់ហាលឲ្យប៉ាណា នេះម៉ាក់ហាក្អាវរបស់ម៉ាក់ហើយចាំម៉ាក់ហាឲ្យប៉ាឯងទៅទៅលេងមួយកូនតាតែកូនតាម៉ាក់ហាលឲ្យទៅលេងហើយកូនតាដល់លេង បានហើយរៀបលេដល់ការទៀតនំមកចូលគេយកអីហើយគេដេកទៅហឺមួយថ្ងៃតាក់តងអីមួយខ្ញុំថែសម្រាប់របស់ខ្ញុំតាក់តងយកតាក់តងមិនរត់ដងឃើញម៉ោង9ហើយគេលក់បានឥឡូវអីស្មាននឹងធ្វើលៀបលេលៀបតបលៀបតបស្អីទៀតធ្វើខ្លួនតាណាអាណាយកយកស្មានហ្នឹងហើយហ្នឹងឈ្មោះណាយកតំណងណាច្បាស់អត់ថាមានអ្នកយកចាំតែមើលមើលលេងគ្នាដាច់ហើយមានអ្នកយកខ្ញុំអត់លៀបមកមកបានហើយយប់ហើយ បងត្រូវកាប់រកភ្លើងគេងអត់ចង់ទុះទុះគប់ហឿងនេះបែបនេះផឹងមិនឃើញទៅណាផងណារ៉ាន់តាឡូណារ៉ាន់ថតចំជប់ចឹងបារម្ភនេះមិនចៃថតដល់ណាដល់ណាហើយណាក់ណាក់តាអឺ 長い。ចាំទៅមើលមើលនៅលេខឯងដល់ពេលណាទៀត Thank you. គួរឆែកមើលអត់យើងចង់ដឹងថាតើគេនិយាយអីខ្លះពីយើងអត់ពីងជីវិតប្រកបដោយភាពស្វាហាប់ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹង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 ស៊ីមឡាថូថលខំហ្វតលេខ2ថ្មីរួមបញ្ចូលប្រូតេអ៊ីនដែលងាយស្រួលរំលាយរួមជាមួយ HMO ជួយការពាររាងកាយពីខាងក្នុង អន្តរជាតិសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យស្មានជីវិតរស់រវើងត្រាប៊ីកម្ពុជារសជាតិទាន់សម័យអូ ពេលព្រឹករបស់ខ្ញុំកាន់តែរលូនជាមួយ Nescafe Blend and Brew ចង់ជឿអូនបើខ្លួនឯងដែលចូលក្នុងអំបានជួមួយដែលលក់ជួមួយតតបានជួមួយនោះតែញលក់តដៃណាតែចិត្តដូចលក់ទេ thăm bên hưởng ấy bằng một bạn đã đi côn trong 이거리요 그 누구다 아, 소살 때릴까 muito bom, tá? គ្នាអញ្ចឹងតាបានជាទូរស័ព្ទដាក់លើកូនឆាក់និយាយស្អីខ្លះណា ពីមុខយើងយើងមិនសឹកខឹងទេនេះនេះហើយនៅក្រៅក្នុងយើងមុខស្រីម្នាក់នោះទៅអញ្ចឹងនេះអូយអត់ទេអត់ទេតែប៉ុនចិត្ត មកគ្នាចឹងឬក៏ប៉ាម៉ាក់អៀនកូនឬក៏ប៉ាម៉ាក់ឈប់ដេញចូលគ្នាអឺចង់ឈ្នះអូនបើខ្លួនឯងដើរចូលក្នុងពីងជីវិតប្រកបដោយភាពស្វាហាប់ភេសជ្ជៈបូការីស្វេតផ្ដល់នូវសុខភាពល្អជាមួយអីចឹងបូការីស្វេតឆ្ងាញ់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 Simulator Thor Comfort លេខ2ថ្មីរួមបញ្ចូលប្រូតេអ៊ីនដែលងាយស្រួលរំលាយរួមជាមួយ HMO ជួយការពាររាងកាយពីខាងក្នុង អន្តរជាតិសហគមន៍កសិកម្មអាចទូទាត់បត់បែនតាមលំហូរសាច់ប្រាក់និងអាចសងមុនការកំណត់គ្រប់ពេលដោយគ្មានការពិន័យស្មានជីវិតរស់រវើងស្រាប៊ីកម្ពុជារសជាតិទាន់សម័យអូ ពេលព្រឹករបស់ខ្ញុំកាន់តែរលូនជាមួយ Nescafe Blend and Brew ចង់ជឿអូនបើខ្លួនឯងដើរចូលក្នុងនេះណាមានណាម៉ាម៉ាមិញភញាក់ហ្នឹងណាគឺខ្លួនឯងមកលឺលឺពេលឡើងភញាក់អូលេចូលគ្នាណាស្រឡាញ់គ្នាអើមើលមើលបាទម៉ាអាមអចាំអៀនកូនទេ អត់ឈ្លោះគ្នាទេអូយមួយមើលអូកតែមួយទឹកផងនេះកូនណាចង់ឃើញប៉ាម៉ាស្រឡាញ់គ្នាចឹងរហូតបាទកូនបាទបាញ់អើកូនរិនកូនរិនមកបន្ទប់បងមកស្អីកូនគឺពូវេនីចង់ជួបប៉ាអូវេនីមកបាទអូចង់ជួបប៉ាទៅពូវេនីចឹងតែគឺមុខប៉ាមុខប៉ាចូលណាកូនរិនគាត់មកញ៉ាំអីហើយនៅកូន ហាបាញ់ញ៉ាំអីទៅព្រលឹកទៅទៅបែននេះគេចាំចាំតើថាពូបែននេះណាម៉ាក់អាម៉ាក់ប្រាប់ប៉ាចឹងប្រាប់ប៉ាអីកូនទុកអីប៉ាខ្វះពូបែននេះផ្លែសិនទៅ ឯងអឺមកកំពង់ខឹងមកល្អហើយហើយមិនទៅប្រាប់អំបលប្រាប់យើងថាមិនខ្លះថាជីតាព្រមឲ្យរឿងហ្នឹងមកយើងដឹកមែនទេហើយឥឡូវនេះយើងទៅសួរជីតាមកជីតាដឹងអីចឹងមកបោកយើងមែនហ៎ខ្ញុំទៅបោកបងឯងទៅអីខ្ញុំមានបានបោកបងឯងទេបងជីតានិយាយចឹងមកខ្ញុំមែនតាបើនិយាយចឹងមែនមកយើងទៅសួរជីតាដឹងអីហើយអត់ឆ្លើយសោះអីខ្ញុំមិនដឹង បើគាត់និយាយប្រាប់ខ្ញុំអញ្ចឹងហ្នឹងអរគុណអ្នកបងដែរគូមកឲ្យបងហើយចាណាកាហ្វេបងសុំតោណាកាហ្វេគឺខ្ញុំជួយចិត្តធ្វើតែអ្នកដែលជាភ្ញៀវមកលេងផ្ទះបើបងចង់ផឹកទៅធ្វើខ្លួនឯងទៅខ្ញុំមកនេះមិនមកមើលដើម្បីពីខាងឯងឈ្លោះគ្នាណាឥឡូវសម្រាប់ថាមិនបងរឿងហ្នឹងខ្ញុំមួយថ្ងៃឲ្យពួកខ្ញុំអ្នកដាក់តែនិយាយគ្នាមកហើយអឺ បែបនេះនិយាយទៅណៃដឹង ស្រាប់ហើយថាហឹងបង ដែលសរសេរមកហ្នឹងគឺជាហឹងប្រភេទបែបនិយាយពីជីវិតសរសេរមេផ្ទះហ៎ហើយតែពេលហើយអ្នកដឹកខ្លួនឯងហ្នឹងគាត់អត់ចូលចិត្តអញ្ចឹងបងក៏សម្រេចចិត្តថាបងឲ្យអ្នកផ្សេងអ្នកដឹកទៅអ្នកដែលគេចូលចិត្តណាចោលខ្ញុំខំចោលរឿងសំខាន់ណោះហើយបងឯងមកចង់មកកាត់អឺមបានីយ៉ាបងធ្វើបែបហ្នឹងទៅគឺមិនមែនដោយសារតែបងនេះជាមនុស្សថា អត់ចេះគ្រប់ពាក្យសន្យាអីណាតែដូចបងនិយាយអញ្ចឹងថារឿងបងនិយាយពីជីវិតស្ត្រីមេផ្ទះហើយអញ្ចឹងទៅត្រូវការអ្នកដែលដឹកនឹងគាត់យល់ពីជីវិតស្ត្រីមេផ្ទះឲ្យតម្លៃស្ត្រីមេផ្ទះបានគាត់អាចដឹកមកចេញជាស្នាដៃរឿងល្អហើយបើសិនជាអត់ដែរហ្នឹងអត់ច្បាស់ដដែលហ្នឹងមិនបាច់ល្អជីណាគេមានសមត្ថភាពទេច្បងទៅណែអាណាយើងចង់ចង់មានន័យថាម៉េចចង់គិតថាចង់ចោលតបងនោះមានសមត្ថភាពដឹកនាំរឿងមែនចាអ្នកណាតែហ៊ានថាឲ្យលោកខៃនោះ លោកខៃដែលអ្នកដឹកដល់ឆ្នើមប្រចាំក្រុមហ៊ុនការដែលនិយាយហ្នឹងទៅគឺមានសមត្ថភាពដឹកទឹកនាំរឿងតែបើថាសមត្ថភាពធ្វើជាបុរសធ្វើជាប្តីល្អក្នុងគ្រួសារដោយតួប្រុសក្នុងរឿងហ្នឹងវាអត់មានសោះអត់មានហ្មងគ្មានហ្មងណែឥឡូវហ្នឹងកំពុងតែនិយាយពីការងារអញ្ចឹងសូមមេត្តាបែងចែកឲ្យច្បាស់រវាងការងារនិងរឿងតខ្លួន បានគេហៅថាអ្នកធ្វើការ professional យល់ អ្នកដែល professional មុននឹងគេធ្វើការងារអីមួយគេក៏យល់ច្បាស់ពីការងារឲ្យកាន់តែខ្លាំងទៅគេធ្វើការហ្នឹងទៅវាបានល្អអញ្ចឹងទៅបើសិនជាអត់ច្បាស់ទេធ្វើមកចេះស្នាត់អីអត់ល្អដដែលហ្នឹងអញ្ចឹងអោះខៃច្បាស់ដែរបើនេះតែច្បាស់ត្រង់ធ្វើបោតជាប្រពន្ធច្រើនខ្ញុំមែនអូយច្រឡំហើយខ្ញុំមិនធ្វើបោតជាប្រពន្ធអូមិនដែរមានតែប្រពន្ធវិញទេធ្វើខ្លួនចម្លែកចម្លែកយ៉ាប់យ៉ាប់ឲ្យប្តីអស់ចិត្ត ហើយមានតែមនុស្សប្រុសដែលជាប្តីដែលជារកចាប់យ៉ាប់តែមនុស្សមិនហាមាត់អញ្ចឹងហ៎អូយបានហើយសំខៃបើចេះតែខ្ញុំមកដល់មកនិយាយរឿងការងារថតហ្នឹងហើយនឹងនិយាយចឹងឥឡូវសម្រាប់ថារឿងហ្នឹងឲ្យបង្ហាយដឹកណាអត់មិនអោយបងនិយាយឲ្យមិនអោយមិនអោយមិនអោយឃើញឃើញហ៎ជាតានឹងកំពូលមនុស្សក្បាលរឿងឃើញខ្លួនឯងខ្ញុំចឹងហ៎បងឯងចាំតែនិយាយមួយបងខ្លួនឯងហ៎ មកពីបងឯងខ្លួនឯងដែរហ្នឹងតមាត់គាត់ធ្វើអីមកពីឯងបងមុនធាក់ខ្ញុំណាមើលមុខសេរីមុខខ្លួនឯងសិនទៅខ្ញុំទៅក្រុមហ៊ុនឯងចាំជួបគ្នានៅក្រុមហ៊ុនចាំនិយាយមួយបលទៅមុខក៏មុខថៃមុខថៃហេថៃមានសល់តាំងពីដំបូងចូលមកនេះណាមកគូនឹងចូលមកតាំងពីពេលកាលអូច្បាស់ណាស់នីតារួចខ្លួនឯងជំរឿ គេនឹងស្ដាប់អាយតាហ្មងលេងលេងអញ្ចឹងហ៎មកគេស្អីមកគូមុខអញ្ចឹងហ៎ហ៎ហើយបងបងនៅក្នុងផ្ទះនេះខ្វះគេវិនឲ្យចូលគាត់ចេញពីខែក្រៅគេឃើញខ្វះគេងំហ៎ធ្វើមិនដឹងទៀតសំណាំងនៅក្នុងផ្ទះខ្មាស់គេប៉ុណ្ណឹងរំចេញទៅក្រៅគេឃើញបំខ្មាស់គេងាប់អាយ៉ាធ្វើអត់ខ្វល់ទៀតណាអូខេដល់អត់យើងនឹងក៏បានដែរឥឡូវជួយតែងខ្លួនមកអ្នកអើយ បាទទៅដោះស្រាយជាមួយបលទៅជួបគ្នាមួយគាត់អើយខំប្រឹងណាស់លោកឯងលោកនិយាយមែនទេទោះបីជាទៅជួបបងបលឬក៏អត់បានទៅជួបបងបលក៏ចុងក្រោយខ្ញុំនៅតែអបអរគុណរបស់ឯងដឹងដែរហេអាហ្នឹងបើដឹងទេរឿងណាដូចគ្នាតែមិនទៅទៅជួបគាត់សិនទៅនិយាយមួយគាត់សិនទៅខ្វល់ណា quý vị chú ý IT IT IT thay nữa ta mưa mơ là có mơ một mười nó mấy bữa mình đã cho gì của mình gì má lớp và tay tay không thời thì ba nó nó luôn mưa thường phải tiêu chứ ចឹងណា ហេតុតែបងតាខ្ញុំតោះមកពីកាមកពីខ្ញុំដឹងថាយើងនឹងមនុស្សអត់មាយាទចាំមកចេះយកឲ្យទៅកុំឲ្យខ្មាស់គេដោយតែខ្ញុំថ្ងៃនេះបងហាយដាក់ទាំងពីរមកគឺយើងត្រូវសម្របសម្រួលគ្នាកាលមុនឥឡូវដូចចោលកាលមុនថាទាំងពីរអ្នកធ្វើការងារមិនមានប្រតិពលគ្នាតែឥឡូវអត់ទេណាអ្នកទាំងពីរធ្វើការងាររួមគ្នាក្នុងនាមជាអនាគតរដ្ឋប្តីចង់និយាយគ្នាការងារបន្តិចបងដឹងថាឥឡូវពងខឹងគ្នាប៉ុន្តែរឿងការងារបែងចែកការងារដឹងការងាររឿងខឹងគ្នាដឹងខឹងគ្នាឥឡូវសម្រាប់ថាម៉េចឲ្យអត់សម្រាប់អីតាឲ្យអត់ ឲ្យតែក្រៅពីមកអ្នកដឹកអត់តើតើតើអូខេអណៃបកែណៃមានសមត្ថភាពហើយបងក៏មានសមត្ថភាពរបស់បងដែរចាំមើលបងយកតួដែលណៃស្រឡាញ់ចូលចិត្តមកថតទូឯងរឿងហ្នឹងណារ៉ានស្រីម្នាក់ហ្នឹងឯងដែលរួមកំណត់ជាមួយប្តីខ្ញុំមកចិត្តខ្ញុំការដែលនិយាយទៅហ្នឹងមិនមែនថាប្រច័នឬក៏ខឹងអីណាគ្រាន់តែក្តៅចិត្តតិចតួដែររួមដៃគ្នាតែបានល្អអ្នកបានចិត្តល្អហ្មងណៃទៅដឹងមកពីណាតើតែមកឯងកុំធ្វើមកខ្ញុំអត់ដឹងលើលោកនេះណាខ្ញុំអត់ចាំណាគេដាស់ខ្ចប់លឹងអត់ចិត្តទេ បងហាន់ចិនឈុំនឹកគង់វៀងចិត្តឲ្យគិតចេញទាំងចិត្តងើស្រឡាញ់មិនទាន់ឈប់លំបាំងតែខ្លួនឯងចង់ឈ្នះគ្មានថ្ងៃបញ្ចប់ ក្បែរមិនអាចប្រាប់វាមេតាមត្រង់ ចិត្តតតាំងចុងក្រោយត្រូវឈឺចាំទាំងសងខាងព្រោះតា